ពូដូរនៅមេនូដូចយ៉ាប់ណាបងអឺរឿងហ្នឹងពូក៏គិតថាអញ្ចឹងដែរក៏ប៉ុន្តែក្លឹបដែលគាត់គិតថាជោគជ័យបំផុតគឺមានតែ Man U និង Real Madrid ទេបាទមានតែពីរក្លឹបហ្នឹងទេដែលគាត់ជោគជ័យតែការជោគជ័យធំជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់គាត់ហ្នឹងគឺនៅ Real Madrid បាទក្រោយពីការចាយពេលរយៈពេលជិត10ឆ្នាំខុសពីនឹងមកដូចចាយពេលនៅជួបបន្ទុះ3ឆ្នាំជាងហើយមកត្រឡប់មក Man U លើកទី2អានឹងវាសិតសឹងតែជារឿងបបាក់អីបាទសម្រាប់ Ronaldo សួរថា រោដោហេតុអីបានធ្លាក់ទម្រង់លេងដូចពូនិយាយតែតែអញ្ចឹងបាទគាត់មកមែនយូនេះគឺអត់សូវមានអ្នកលេងយល់មួយគាត់ច្រើនទេ បាទភាគច្រើនដូចដឹងហើយគឺថាកីឡាកររបស់មែនយូគឺលេងជាបុគ្គលបាទលេងលេងលេងដូចលេងនិយាយទៅគឺលេងភាគតិចតែថាលេងជាក្រុមបាទកាលនេះដល់11លេងអញ្ចឹងបាទយើងឃើញថា11លេងដឹងហើយថាតំបន់ប្រយុទ្ធខាងលើនឹងលេងយ៉ាងម៉េចអញ្ចឹងបាច់ឆ្ងល់ច្រើនថាមែនយូហេតុអីបានលេងលើកណាក៏មិនសូវមានគ្រាប់សុទ្ធបាទក៏មិនសូវលេងទៅឲ្យវា អឺបុកឲ្យវាល្អដូចគេដូចមែនទីដូច Chelsea ដូច Liverpool អញ្ចឹងបានថាហ្នឹងអាការលេងលេងលេងលេងតែឯងតែឯងហ្នឹងសេរីអាយប់នេះ3គូមែនបងអឺយប់នេះពូអត់ដឹងដែរប៉ុន្តែពូឡាយតែ2គូនេះនិយាយមែនទេទៅពូចង់ឈប់ឡាយមកអាអ៊ីតាលីនេះក៏ប៉ិតណាពូចង់និយាយពីបាល់សេរីអានតិចពីដំបូងឡើយនៅពេលដែលរ៉ូណាល់ដូគាត់ចាក់ចេញពី Real Madrid បើទៅលេងនៅ Juventus នៅក្របខ័ណ្ឌបាល់តសេរីអារបស់អ៊ីតាលី ពេលហ្នឹងគឺអ្នកគ្រប់គ្រងនៅជុំវិញពិភពលោកមិនថាអ្នកគ្រប់គ្រងមិនថា sponsor បើគឺសម្រុកបានន័យថាផ្ដោតទៅលើទៅលើទៅលើទៅលើសេរីអាមែនទេទៅលើសេរីអាសង្ឃថាសេរីអាប្រជាប្រិយស្មើស្មើព្រីមលីកពេលហ្នឹងបាទឡើងខ្លាំងជាងឡាលីហ្គាទៀតក៏ប៉ុន្តែ អ្វីអ្វីគឺការផ្លាស់ប្ដូរបានន័យថាអត់មានថាការជួបជុំណាអត់មានថាការអ៊ូអរណាដែលថាអត់មានទុកសោកអត់មានការបែកគ្នាទេចុងក្រោយក្រោយទៅពីគ្រីស្ទៀណូរ៉ូណាល់ដូសម្រាប់ចែកផ្លូវគ្នាមួយជូនទុះគាត់ត្រឡប់មកអត់ទឹកដីអង់គ្លេសម្ដងទៀតចូលរួមមួយមែនយូនៅពេលហ្នឹងគឺសេរីអាចាប់ដើមដោនមកឥឡូវគឺចាប់ដើមដោននេះបានន័យថាអ្នកគ្រប់ត្រូលគឺអត់ខ្វល់ទេអត់ខ្វល់ដល់ជួបទុះឬក៏សេរីអាសេរីឲ្យសេរីអ៊ូក៏ដូចស្ញាញ់ទេបាទគឺឡើងគិតអីឥឡូវសេរីអាឥឡូវស៊ូថាអ្នកណាដែលថានិយាយចំថាមើលបាល់អ៊ីតាលីគឺមិនទេ ចង់កីឡាករល្អប៉ុណ្ណាក៏ដោយទៅលេងនៅអ៊ីតាលីចង់សេរីអាល្អយ៉ាងម៉េចក៏ដោយក្រុមប្រកួតប្រជែងយ៉ាងម៉េចក៏ដោយក៏អត់សូវមាន focus អត់សូវមានអ្នកមើលសូម្បីតែនៅក្នុង live ពូពេលខ្លះពូមិនចង់ឲ្យដាក់ផងអាគូនៅអ៊ីតាលីហ្នឹងសឹងថាបើសិនជាមានគូល្មមល្មមនៅអេស្ប៉ាញមានគូល្មមល្មមនៅអាល្លឺម៉ង់ live គូល្មមល្មមនៅអាល្លឺម៉ង់អេស្ប៉ាញល្អមើលជាងដល់នោះយើងយើងកាត់ចេញ20ក្រុមនៅអង់គ្លេស20ក្រុមនៅអង់គ្លេសគឺយើង live ទាំងអស់យើង live អត់មានបាត់សូម្បីតែមួយគូឲ្យតែបាល់ English Premier League សឹងតែពេលខ្លះចង់យកអាបាល់ Championship លើកទី2នឹងម្លាយទៀតផងវាល្អមើលវាល្អមើលជាងអាបាល់សេរីយ៉ារបស់អ៊ីតាលីពួកបាល់អ៊ីតាលីយើងដឹងស្រាប់ហើយលេងពេលខ្លះម៉ោង7ល្ងាចដោយអាការជំនន់រ៉ូដូនៅជួបបន្ទោសចឹងអឺលើកចូលកណ្ដាលតែតមកក្បាលចេញទៅខាងក្រៅក្រោះចូលតែតមកក្បាលចេញទៅខាងក្រៅម៉ាណាមកយកព្រឹកលឺទៅក្រោះចូលតែតមកក្បាលចេញទៅខាងក្រៅលោកចុះមកលេងបាល់វិញហើយលេងបាល់វិញផ្ដោតលើការការពារ វាអត់ដូចនៅអង់គ្លេសវាអត់ដូចនៅអេស្ប៉ាញវាអត់ដូចនៅអាល្លឺម៉ង់វាអត់ដូចនៅបារាំងគេបដោតអឺទៅលើការការប្រយុទ្ធការសុទ្ធបាទគេអត់ចំណាញ់គ្រាប់ទេបាទតែការលេងគឺ easy easy មកបាទបុកទៅបុកមកហើយក្រុមខ្លាំងក៏អាចលេងបានមួយក្រុមខ្សោយក្រុមខ្សោយក៏លេងបានមួយក្រុមខ្លាំងយីទៅគឺវាទៅមកទៅមកតែបើអ៊ីតាលីអត់ទេយីទៅគឺកំណាញ់គ្រាប់តែបើថាអ៊ីតាលីវិញបើថាស៊ីវិញធ្លាយវិញតែពេលខ្លះលេងឲ្យ5-0នេះអាហ្នឹងមានមានមួយមួយដែរ ចឹងឥឡូវដូចជួបន្ទោសឥឡូវឃើញអត់ជួបន្ទោសគាត់រោរដោចឹងជួបន្ទោសគេចាក់ចេះគេថាគាត់អត់ទុករោរដោក្លឹបរបស់គេនឹងខាតរ៉ៃរ៉ាញ់បន្ទុកខាតការចំណាយអស់ប្រមាណលានប្រមាណលានជួយមកខ្មោចដឹងអអុចធប់ប្រហែលថ្ងៃប្រហែលយប់អីនោះអាប្រធានក្លឹបជួបន្ទោសបានយករ៉ូណាល់ដូទៅបានមកធ្វើឯងនិយាយធ្វើលយនោះនឹងមែអាអាសំគីអញខ្ពើមរឹកឯងណានេះអាប្រធានក្លឹបឲ្យជួបន្ទោស គេបានរ៉ូណាល់ដូបានគុណរ៉ូណាល់ដូទេទៅបានមាន sponsor មានអ្នកគ្រប់គ្រងភាគហ៊ុនរបស់ក្លឹបឡើងអ្នកគ្រប់គ្រងឡើង follow ឡើង like ទាំង Instagram ទាំង Facebook ទាំង Twitter មួយទៀតមកធ្វើនិយាយថាឯងអត់រ៉ូណាល់ដូក្លឹបកាត់បន្ថយរៃវត្ថុលោកម៉ែឯងប្រុងថាបានរ៉ូណាល់ដូ ទៅឯងប្រុងថាការចំណាយការទិញកីឡាករវាខុសអានឹងដោយសារអីវាអាចថាចេះក្លឹបយករ៉ូណាល់ដូមក គិតថារ៉ូដូអាចជួយឲ្យក្លឹបឈ្នះ UEFA Champions League អានឹងជាចំណែកមួយទី2រឿងដែលធំបំផុតគឺចំណូលហ្មងអត់មានក្លឹបណាដែលថាមិនគិតលើរឿងលុយទេសូម្បីតែ Real សូម្បីតែ Chelsea សូម្បីតែ Man U អាក្លឹបណាឡើយព្រោះបាល់ទាត់គឺជា business គឺជាពាណិជ្ជកម្មអត់ផ្សេងការលេងបាល់ទាត់ការទិញដូរកីឡាករគឺសុទ្ធសឹងតែជាប់ពន្ធទាំងអស់ហើយពន្ធនៅអេស្ប៉ាញពន្ធនៅអង់គ្លេស30%នៃការលក់កីឡាករអញ្ចឹងពន្ធថ្លៃអញ្ចឹងក្លឹបត្រូវរកចំណូលពី sponsor ពីសម្បត្តិនៃការលក់ ពីផ្សេងផ្សេងដើម្បីប្រមូលយកអាហ្នឹងគឺវារឿងវាអញ្ចឹងហើយអាជួបន្ទុះនេះឃើញអត់ពេលរោដោចេញឥឡូវមានអីទៀតអាណាទៅបើជួបន្ទុះឥឡូវសំបីតែក្មួយក្មួយសំបីតែពូមិនលោកតានិយាយអត់មានអ្នកនាមមកធ្វើឯងស្អីអត់រោដោមិនចង់ធ្វើធូរទ្រូងហើយគ្រូដែលដឹកនាំបច្ចុប្បន្នហ្នឹងក៏មែនតែនទៅគាត់មិនថាគាត់ក៏ស្ដាយដែរប៉ុន្តែធ្វើម៉េចបើរោដោគាត់ចាក់ចេញហើយ តែបើនិយាយថាខាតបងច្រើននេះខាតបងកុំនិយាយថាអត់ខាតបងខាតបងអ្នកគ្រប់ត្រូលចុះបើរ៉ូណាល់ដូទៅណារ៉ូណាល់ដូលេងអ្នកគ្រប់ត្រូលទៅនោះដល់ពេលអញ្ចឹងមិនខាតបងមិនឥឡូវមានអីទៀតអាណាមើលរីសរិចអាអេពេលខ្លះយើងមិនដល់កាន់ជើងទេបើតែគាត់នៅនិយាយនិយាយឲ្យស្មើមិនអត់ទេវាលើហូបហាយពេកបាទការគ្នានៅ សុទ្ធតែសរសើរសុទ្ធតែរ៉ូដូគឺជា legend គឺជា idol គឺជាវីរបុរសដែលជួយឲ្យអឺដែលជួយជួនទុះលើកពានសេរី A ស្អីស្អីអាសេរី A ហ្នឹងអាហ្នឹងវាលើកយូរហើយទោះបីជាអត់រ៉ូដូក៏គេលើកហើយប៉ុន្តែគោលដៅធំហ្នឹងគឺចង់ឲ្យរ៉ូដូជួយឲ្យឈ្នះ UEFA Champions League តែសម្បីខ្លួនគាត់ហ្នឹងក៏ចង់ចង់ឈ្នះដែរតែវាមិនវាមិនឈ្នះបាទជួនទុះមិនលេងដូចឈួតយ៉ាងនេះលេងស្រីអាបាល់មានបាល់ខ្លីលេងផងលេងតែបាល់វែងអញ្ចឹងអឺបញ្ជូនទៅខាងលើ កាប់ចូលកដាលតែបាក់ក្បាលជិះនៅក្រៅមកយប់លឺតែប៉ុណ្្នឹងលឺតែប៉ុណ្្នឹងឥឡូវអស់ហើយមានអីទៀតឌីបាឡាប្រហែលជាមិននេះមួយបើតាមពូគិតប្រហែលជាមិនចេញបញ្ជូនទៅឌីបាឡាគាត់ឥឡូវឱកាសនៃការបង្ហាញខ្លួនរបស់គាត់គឺច្រើនគាត់លេងសឹងតែគ្រប់ការប្រកួតចឹងបានន័យថាពេលវេលាបានលេងរបស់គាត់គឺច្រើនជាងមុនចាប់តាំងពីរដូវចាក់ចេញអញ្ចឹងរឿងចាក់ចេញពីជួនទុះភាគរយតិចបំផុត ដែលឌីបាឡាចាក់ចេញពូគាត់ថាគាត់មិនបង វាមិនបងហើយអបអសាតូដល់ក្រុមបាល់ទាត់រៀលម៉ាឌ្រីតក្នុងការឈ្នះពានរង្វាន់ Stan Super Cup យុបមិញនៅលើទឹកដីប្រទេសអារ៉ាប៊ីសាអូឌីរៀលម៉ាឌ្រីតបានក្លាយជាក្រុម ជើងឯកបាននៅការឈ្នះពានរង្វាន់ Stan Super Cup បាទក្រោយទៅពីផ្ដួលគូប្រកួតគឺក្រុមបាល់ទាត់ Athletic Bilbao ដែលលទ្ធផល2-0មកការពីយុបមិញ បាទយប់មិញនេះគឺរៀលម៉ាឌ្រីតបានន័យថាឈ្នះជើងឯកនេះគឺជាលើកទី12ហើយនៅក្នុងពានរង្វាន់ Spy Super Cup ដែលជាពានទី3បាទរបស់ក្ររបស់ La Liga បាទឆ្នាំមុន Bilbao បាទឆ្នាំមុន Bilbao Bilbao ឆ្នាំមុនផ្ដួល Barca បាទឈ្នះ Barca 3-2ទម្លាក់ Real Madrid នៅវគ្គ4ក្រុមចុងក្រោយឆ្នាំនេះជួប Real Madrid នៅ Final Game បាទ Real Madrid បាទផ្ដួលវិញផលិតផល2-0ការប្រយុទ្ធវិញបាទគ្រាប់ទី1រកបានដោយ Luka Modric គ្រាប់ទី2បាល់ពីនៃ11ម៉ែត្រ បាទស៊ុនបានដោយការ៉េមបេនស៊ីម៉ាបាទនេះគឺជាពានរង្វាន់ថ្មីដែលរៀលម៉ាឌ្រីតទទួលបាននៅរដូវកាលនេះហើយនៅសល់ឡាលីហ្គាមួយទៀតដែលរៀលម៉ាឌ្រីតដាក់គោលដៅអាហ្នឹងបើនិយាយទៅឡាលីហ្គាគឺ80%ហើយតែ UEFA Champions League បាទរៀលម៉ាឌ្រីតត្រូវឆ្លងកាត់ក្រុមខ្លាំងនៅបារាំងសិនបាទគឺក្រុម Paris Saint-Germain បាទដោយត្រូវប៉ះគ្នានៅយប់ថ្ងៃទី16បាទខែ2ឥឡូវរៀលគេយកយកពានមួយណា បាទយុគមិញក៏ឃើញមានវត្តមានរបស់ Marcelo បាទខ្សែកាពីស្លាប់ឆ្វេងសញ្ជាតិប្រេស៊ីលដែល បាទត្រូវបានបដូរចូលនៅនាទីទី80បាទអញ្ចឹងបានន័យថាបាទ Marcelo គាត់បានលេងដែរយុគមិញតែ បានលេងរយៈពេលប្រហែលជា10នាទីបាទក្រោយទៅពីគ្រូវឹកលោកកាឡូសេឡូទីបាទបដូរចូលហើយអេដេនហាសាតយុគមិញអត់បានលេងទេបាទហាសាតបាទហាសាតនៅបំរុងប៉ុន្តែអត់បានលេងសោះបាទហាសាតហើយសារព័ត៌មានខ្លះក៏បានចាប់អារម្មណ៍ថាហាសាតហាក់ដូចជាបង្ហាញទឹកមុខមិនសូវសប្បាយចិត្ត បាទគឺទោះបីជាក្រុមរ៉េម៉ាឌ្រីតបាទឈ្នះពានស្ប៉ាញស៊ុបក៏ស៊ុបកាប់ក៏ពិតមែនតែពួកគេទៅទឹកមករបស់គាត់ពេលដែលកាមេរ៉ាចាប់ពេលដែលកាមេរ៉ាថតបានហ្នឹងគឺគាត់គាត់មែនដោយសារគាត់អត់បានលេងបាទហើយគាត់លេងលេងឲ្យគាត់ស៊ីស៊ីរ៉ុលមិនបាទម៉ៃល្អដោយផ្កាហ្នឹងឥឡូវដល់ពេលចឹងគាត់ប្របាក់ប្រជែងមកម៉ៃហ្នឹងបាទធ្លាប់តែជាកីឡាករមួយលេចធ្លោកាលនៅ Chelsea ហើយតម្លៃខ្លួនថ្លៃទៀតបាទ Real Madrid ទិញពី Chelsea ប្រហែលដូចជា100លានអឺរ៉ូជាងបាទដល់ពេលមកលេងនៅ Real Madrid ប៉ុន្តែភាពជោគជ័យរបស់គាត់នោះគឺតិចមែនទែន 365ថ្ងៃ50របួង189ថ្ងៃអញ្ចឹងបានន័យថាវាជាងពាក្យកដាលនៃនៃពាក្យកដាលឆ្នាំ ដែលគាត់របួងហើយសួរថា បច្ចុប្បន្នតម្រង់លេខរបស់50ជាមួយនឹងអាម៉ៅមួយណាល្អជាងប្រកាសជាអាម៉ៅហើយល្អជាងអញ្ចឹងលោកកាឡូស៊ីឡាទីគឺมันអាចផ្ដល់ឱកាសឲ្យ50លេងជាកីឡាករដល់មួយនេះដំបូងបានទេ50អាចលេងលុះត្រាបានតែអាម៉ៅរបួសឬក៏ត្រូវបដូរចូលនៅក្នុងករណីណាមួយតែបើឲ្យតែ50 11នៅដំបងអានឹងគឺមិនទេបាទមិនទេ បាទចង់បានន័យថាអញ្ចឹងហើយយុគមិញក៏គាត់មានអារម្មណ៍ថាមិនសូវសប្បាយចិត្តអានឹងវាត្រូវហើយដោយសារគាត់អត់សូវបានលេងបាទសួស្តីប្រូខេតវាសនាជេអាប៉ៅមួយជេទុំហើយមិញអាប៉ៅមិញចេញទៅបាត់ហើយ